thì cái gì là người san là rô tây rô tây rô tây ở vậy vậy rồi đâu hay đâu không biết còn nó thấy đâu bỏ vào ngỏ vào nhà hai đứa chơi chơi việc chơi chơi nhà anh chơi tạm thôi mà nhá chơi chơi mà anh ngọc anh trai em nhá chơi nhung đó ខ្ញុំមិនចេះស្រៀងចុះអញគេទៅប៉មឲ្យអាយសូនដំណាប់ព្រោះយល់បាទដាក់មកឃ្លៀខ្ញុំដាក់ធៀបវិញវាអត់ច្បាស់មិនដឹងឆ្ងល់អីគេមិនចាំអ្នកប្រមានឈឹកមកអ្នកមានមិនឈឹកអាលិសប់មិនប្រែអ្នកមានអ្នកប្រមានស្នេហ៍អ្នកមានបានលុយមើលងារអ្នកដល់ដូចឆ្កែដូចឆ្មាតែនេះអត់ចា អ្នកក្រមិនចង់បានទេវណៈគុណពេញកើតកងអ្នកអ្នកមានយល់អ្នកខ្លាចអ្នកក្រផលបងចង់វាយអ្នកមានសម្លឹកចោលគួរចុះអើយអាអើយនោះអ្នកក្រមកពីអ្នកមានមើលងាយអ្នកក្រពីអាហើយមួយទៀតអាចតែសូបច្រើនណាមិញណាទៅតាំងនេះនេះជាខ្លាំងណាស់